លេងល្បីឲ្យឡើងលើចុះក្រោមវិញអូអូអូអូអូអូទៅបានហ៎បានហើយបាទយោលេងល្បិចអាលេងល្បិចអីឥឡូវជាប់ហើយបាទដាក់ចូលមួយបាទឥឡូវនេះមានជា5ក្បាលបាទ6ក្បាលឥឡូវនេះយើងធ្វើការអាំងរៀបសួរបងប្អូនអរគ្នាបាទតែនេះខ្ញុំមកធ្វើវីដេអូជីកជិះបាទមានចប់ជីកហើយចប់កាត់ដាក់ជីកបាទ ta ta ta đi là đằng kia à đằng kia đứng không ở đấy chân thua cả chị chọc chỗ đó đây chỗ đó nữa ba này nghe ba này lớp mà bà ban muối bà nghe thâu mà chỉ hay kia ជាគេមើលជាស្ដាអូជាក្តាប់ប៉ុណ្ណាណៃដាក់ចូលស្បោងបាទបានមួយហ៎បាទបានមួយក្បាលហើយបាទអានេះគេហៅអីខៅអីជាជាជាបាទតែអញ្ចឹងតរមួយទៀតបាទបាទឡូវដើររកឃើញរុនមួយទៀតហើយបាទរកឃើញរុនមួយទៀតហើយនេះជីមួយទៀតហើយបាទ chiều à ý nè đi ba nâu nâng lo nâng nghe បាទដោយសារវីដេអូនេះយើងថតកាត់កាត់ខ្លះទៅបាទព្រោះវាវែងពេកបាទអញ្ចឹងយើងខ្លីៗបាទនេះបានជីកមួយទៀតបាទទៅមុខមានរត់អត់ ណាមើលមើលរនជាមើលបាទនេះគេអត់បិទទេបាទអានេះរនជានេះអត់បិទទេបាទនេះជីចុះក្រោមវិញមែនលេងល្បីឲ្យឡើងលើឲ្យចុះក្រោមវិញអូអូអូអូអូអូតោបានហ៎បានហ៎បាទ យោលេងល្បិចអាលេងល្បិចអីឥឡូវជាប់ហើយបាទដាក់ចូលមួយទៀតហើយបាន3ក្បាលហើយបាទនេះលោកយ៉ារួយកាជិះវិញវិញអូបាទបាទឥឡូវនេះមានជិះ5ក្បាលបាទ6ក្បាលបាទអញ្ចឹងនេះគឺជិះបាទដែលយើងរកបានមិញបាទបាទយើងថតកាត់កាត់បាទ ចឹងយើងទៅធ្វើការសកម្មភាព អាំងទាំងអស់គ្នាបាទ Let's go កម្មភាពប្រឡាក់ជីសបាទយើងធ្វើការប្រឡាក់វាយើងមានអំបិលមានអីយើងធ្វើការប្រឡាក់វាបាទនេះបាទជីសគឺរបស់ធម្មជាតិបាទយើងដាក់អំបិលមកនេះមកបាទមកយើងរោយវាទៅលើមកបាទអំបិលម្ទេសបាទអំបិលម្ទេសនេះ ធម្មជាតិកាប់លាក់វាតែម្ដងបាទចឹងចាំតិចទៀតទស្សនាការអាំងទាំងអស់គ្នាបាទចឹង let's go គ្នាបាទឥឡូវនេះគឺយើងធ្វើការសកម្មភាពអាំងជីសបាទនេះអត់ឃើញក្បាលអាំងជីសបាទនេះបាទឥឡូវនេះគឺយើងបាទជីសឃើញបាទជីស ចឹងយើងធ្វើការអាំងវាបាទការអាំងវាបាទវ៉ានងមែនទេបាទ កាអាងវាបាទដាក់បើសម្លេងជើងវាបាទដាក់រយវាបន្តិចមកវ៉ាអូខេធ្វើកាអាងបាទអញ្ចឹងយើងមកទស្សនាជីសរបស់យើងបាទជីសឃើញជីសហើយបាទនេះជីសគឺជីបើនិយាយទៅគឺជីនេះគឺខ្ញុំហាន់ហូបប្រហែលជា2ឆ្នាំហើយបាទហាន់ហូបប្រហែលជា2ឆ្នាំហើយបាទ ផងហើយយើងមកធ្វើការអាំងផងតោះទេបាទអញ្ចឹងបើសិនជាពុកម៉ែមកពេញចិត្តការអាំងជាអញ្ចឹងយើងមកទស្សនាទាំងអស់គ្នាអញ្ចឹងបន្តិចទៀតវាឆ្កត់ Hello ជំរាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអាថ្ងៃនេះអឺយើងមកធ្វើអ្នកស្គាល់ជីគឺមកទេខ្ញុំដល់ស្គាល់មកបាទជីហ្នឹងវារូបរាងវាដូចពើបាទតែឥឡូវថ្ងៃនេះគឺយើងបានធ្វើវាស៊ីបាទគឺយើងប្រឡាក់អំបិលម្ទេសបាទនេះត្បាបាទប្រឡាក់ហើយហើយបាទយើងមានអំបិលម្ទេសមានអីចឹងណាបាទ ដល់ថ្ងៃនេះគឺយើងបានធ្វើវាស៊ីបាទគឺយើងប្រឡាក់អំបិលម្ទេសបាទនេះតបាបាទប្រឡាក់ហើយហើយអញ្ចឹងយើងធ្វើការញ៉ាំក្នុង5នាក់អញ្ចឹងបើសិនជាមកពុកម៉ែបងប្អូនអ្នកគ្នាចង់ញ៉ាំអាចមកទៀតខ្ញុំបាទចាំអស់ខ្ញុំឲ្យក្មួយក្មួយខ្ញុំរយញ៉ាំអញ្ចឹងយើងធ្វើការញ៉ាំបាទ let's go ញ៉ាំញ៉ាំបងប្អូនមើលបាទញ៉ាំតែនេះជីបជីបបាទខ្លាចជាប្រឡាក់មកទៅងោមកញ៉ាំញ៉ាំបងប្អូនមើលបាទ đây là ini chin chin mà lạnh mà lạnh <laughs> mà trăm đó mà một trăm nhâm mơ trăm nhâm rồi thuốc ở chừng mơ rồi dạ. thấy không ngưu mà cua bán khai nha ừ, ba anh rồi thu điên kia lên cây đấy bạn វាវាចេះទេបាទចឹងវាវាចឹងបាទតែវាមិនទេបាទគឺមិនមែនរកយើងមិនមែនទៅរកតាមផ្ទះអីទេគឺយើងដែររកតាមវាដីតាមវាលេងវានៅតាមវាបាទវាប្របាក់ nham mấy bạn nè anh ừ, là cái nham có hết nham có hết ờ à, để chứ để nhau nhỉ, <laughs> nghe nhìn đây, được rồi giòn rồi thứ hai ngang nhìn em ừ. à xui vậy xui mà ទៅណាដៃរបស់ខ្ញុំទៀត ừ. ខ្ញុំអ្នកប្រឡាក់តែមិនមែនខ្ញុំអ្នករោទេចង់បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវិញពេញចិត្តវីដេអូមួយនេះនឹងការសកម្មភាពរបស់យើងដែលធ្វើហើយយើងទាំងយើងដើររទាំងយើងញ៉ាំបើសិនពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តជួយ Subscribe ឆានែល YouTube យើងម្នាក់មួយផងយើងនឹងជាយើងធ្វើសកម្មភាពបន្តបន្តទៀតបាទមានអីផ្លាយផ្លាយជាច្រើនបាទអញ្ចឹងពួកយើងមានប៉ុណ្ណឹងអញ្ចឹងអរគុណបាយបាយ